អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review តាក់ទងទៅនឹងរបៀបនៃការស៊ីប្រអប់នេះអូតូជាមួយនឹងកម្មវិធី TV Auto អឺពីវីដេអូមុនខ្ញុំបានធ្វើការស៊ីជាមួយនឹងកម្មវិធី Sin Auto ប៉ុន្តែគាត់ថាកម្មវិធី Sin Auto វាមានផលវិបាកមួយមានន័យថាទី1គឺយើងអត់អាចកំណត់ speed ស៊ីនេះបានទេហ្នឹងហើយទី2គឺនៅពេលដែលយើងស៊ីគឺ server នេះវាតែងតែ load មកទី server ខ្លាំងវា load មក yellow អញ្ចឹងណា អញ្ចឹងមានថាវា CC គាំង CC គាំងអញ្ចឹងធ្វើយើងពិបាក C ណាអញ្ចឹងអឺ TV Auto មានលក្ខណៈ C រៀងស្រួលជាងអ្នកទាំងអស់គ្នាអញ្ចឹង TV Auto មាន2ណាទី1គឺអ្នកទាំងអស់គ្នាអាចទិញ function ពី TV Auto ផ្ទាល់ឆាតចូលក្នុង page TV Auto ទៅយើងអាចទិញបានណាអញ្ចឹង function វាមួយខែដល់15ដុល្លារប៉ុន្តែបើអ្នកទាំងអស់គ្នាចង់បាន crack ខ្ញុំមានលក់ crack ណាខ្ញុំលក់ crack ខ្ញុំគិតជា PC ហ្នឹងហើយហើយ crack នេះអាចប្រើដល់ឆ្នាំ2099និយាយទៅដូច permanent ដែរហ្នឹងហើយ ប៉ុន្តែ crack នេះវាអាចដើរជាមួយទៅជា x2 របស់សម័យទេស្មើ private អាចដើរទេអូខេឥឡូវយើងចូលទៅកំណត់ទាំងអស់គ្នាណាតើរបៀបនៃការ C យើង C យ៉ាងម៉េចអូខេចឹង crack ដំបូងយើងដាក់មកคลิกលើ crack នេះសិនហ្នឹងហើយវាមានចេញអីទេតទៅទៀតយើងដាក់មកคลิกលើកម្មវិធី TV Auto ណាវាយើងលុបទាំងបែបនេះមួយអញ្ចឹងពេលយើងដាក់មកคลิกលើវាទៅវាលុបទាំង successful បែបនេះយើងអូខេពីរដងមកអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលបានអញ្ចឹងនេះគឺជា license វាយើងប្រើរហូតដល់ឆ្នាំ2009ណា ហ្នឹងហើយនេះឡើយសិនអូខេតោះឥឡូវយើងចូលទៅប្រើបងប្អូនអឺ design ខ្ញុំកំណត់មិញរួចអីចឹងខ្ញុំសុំធ្វើការលុបចេញ class សិនអញ្ចឹងណាអឺកន្លែងយើងស៊ីគឺយើងស៊ីកន្លែងនេះណាអ្នកនរនេះគឺយើងស៊ីកន្លែងនេះអញ្ចឹងទី1គឺយើងគ្រីសលើឈ្មោះ hero នេះមកនេះ hero យើងហ្នឹងហើយតមកទៀតយើងដាក់មក click កន្លែង setting នេះវាលុបទាំងមកចេញបែបនេះ អញ្ចឹងអាលើមិនបាច់មើលវាទេអញ្ចឹងបើយើងចង់ស៊ីប្រអប់ឧទាហរណ៍ថាអូខេប្រអប់យើងឈ្មោះគេនេះឃើញទេអញ្ចឹងយើងនេះវាមកយើងកំណត់វាមកឡើយនេះចុច update អញ្ចឹងវាចេញឈ្មោះប្រអប់ហ្នឹងឃើញទេអញ្ចឹងយើងរើសចំប្រអប់យើងណាប្រអប់មួយណាគឺឈ្មោះគេវាត្រូវមកនេះឃើញទេអញ្ចឹងមកតែប៉ុណ្្នឹងមកបានហើយអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់នេះគ្រីកន្លែងនេះមកវានឹងចាប់ផ្ដើមស៊ីហើយណាមើលអ្នកគ្រីកន្លែងនេះ ទេវាស៊ីហ៎នេះអឺមូលហេតុដែលវាលោតអញ្ចឹងដោយសារនេះវា full goal វា full អញ្ចឹងខ្ញុំស៊ីចេះមកឃើញនេះគឺជាកន្លែងស៊ី speed លឿនណាអញ្ចឹងកន្លែងនេះគឺខ្ញុំទាញ speed កន្លែងនេះចេញបិទនេះសិនយើងចុចមកកន្លែង adder នេះមានកន្លែងទាញ speed វាអញ្ចឹងយើងចង់ឲ្យវាស៊ីលឿនទៅយឺតបើអ្នកទាំងអស់នេះបថយនេះមកមុខមានតែយឺតអញ្ចឹងបើអ្នកទាំងអស់នេះទាញមកនេះលឿនអញ្ចឹងនេះស៊ីសងលើម៉ាស៊ីនយើងទេបើសិនជាករណីម៉ាស៊ីនអ៊ីនធឺណិតយើងលឿនយើងកំណត់វាលឿនតិចទៅចុច use នេះមកឃើញលឿនជាងមុននេះនេះ ឃើញលឿនទេហ្នឹងហើយអញ្ចឹងបើយើងទាញវាពាក់កណ្ដាលបែបនេះវានឹងស៊ីរៀង slow ហើយឃើញទេនេះឃើញទេហ្នឹងហើយជាទូទៅខ្ញុំទាញលឿនដោយសារខ្ញុំចង់ឲ្យវាស៊ីលឿនលះអស់អញ្ចឹងណាហើយចំពោះ speed internet គឺអត់បញ្ហាទេខ្ញុំធ្លាប់ប្រើជាមួយនឹង sin auto វាមានបញ្ហាឡើយ speed internet នេះប៉ុន្តែចំពោះអានេះគឺអត់ជាបញ្ហាទេណាវាស្រួលស៊ីណាតែយើងទាញវាកំនេះពេកដោយសារម៉ាស៊ីនខ្ញុំក៏រៀងស្ទាក់ដែរអញ្ចឹងយើងកំណត់ lain នឹងរួចយើងត្រូវធ្វើការកំណត់មួយទៀតដើម្បីឲ្យយើងស្រួលលក់ item នៅក្នុង hero នេះចាញ់ណាយើងចង់កំណត់វាលក់ ចឹងឡើងគឺ auto sell ដល់បើ click លើវាឡើងខ្ញុំសុំ decision ណាខ្ញុំសុំលុបអាចាស់ចោលសិនកុំឲ្យអ្នកទាំងអស់នេះច្រឡំអញ្ចឹងបែបហ្នឹងមកអញ្ចឹងយើងឲ្យវាស៊ីអញ្ចឹងយើងចង់លក់អីគេឧទាហរណ៍ណាខ្ញុំឧទាហរណ៍មើលអញ្ចឹងនេះអឺពេលបច្ចុប្បន្ននេះយើងអត់ត្រូវការទេនេះយើងអត់ត្រូវការនេះយើងអត់ត្រូវការចា3នេះខ្ញុំអត់ត្រូវការទេឧទាហរណ៍ណានឹង3នេះខ្ញុំអត់ត្រូវការទេអញ្ចឹងយើងចុចលើដល់បើคลิกលើវាមកយើងធ្វើការ update អញ្ចឹង item ក្នុងនេះមានប៉ុន្មានចេញទាំងអស់ ចឹងទី1គឺខ្ញុំអត់ត្រូវកាយគេនេះ Trisol K នេះចឹងខ្ញុំអាចចូលមួយផ្លុកឃើញទេនេះ baby គុណគុណ4នេះខ្ញុំអត់ចូលទេនេះអាចទៅចូលមួយទៀតសេះនេះខ្ញុំអត់ចូលដែរចឹងសេះនេះអញ្ចឹងប៉ុណ្្នឹងមកបន្តមកទៀតខ្ញុំចុចលើ NPC នឹងមកណាខ្ញុំចុចលើ NPC នឹងមកហើយអឺយើងចុច NPC នឹងរួចយើងអាប់ដេតឡើងនេះ NPC ណា សំខាន់ជាងគេក្នុងនេះមានឈ្មោះ NPC នឹងនៅបើអត់មានទេយើងចុចលើ NPC នឹងរួចនេះយើងចុច update មកវាចេញឈ្មោះ NPC នេះឃើញទេអញ្ចឹងតានេះឈ្មោះគេឧទាហរណ៍ថានេះ A អក្សរ A ពីមុខ A owner ហ្នឹងឃើញទេនេះ A owner ចុចមកចុច add វាចូលមកវារត់ចូលមកក្នុងនេះហើយនេះសារខ្ញុំ add រត់ចូលស្ដាប់អញ្ចឹងណាអញ្ចឹងប៉ុណ្្នឹងមកហើយយើងគ្រីសវាទៅអញ្ចឹង item របស់នេះវាលក់ហើយលក់អស់បាញ់ណាប៉ុន្តែបើសិនជាករណីអ្នកទាំងអស់នេះចេះមួយទៀតអឺអ្នកទាំងអស់គ្នាខ្ជិលឲ្យវាចុចសອບ ធម្មតាដល់ពេលវាចេញ item វានឹងវាលុតចេញ item មកវានឹងចុចសອບហើយណាវាចុចសອបដើម្បីស៊ីជមើឃើញបើកសອບឯងតែបើយើងអត់ចង់វាបើកសອບទេចង់ដាក់តណាក៏បានគ្រីសឡើយនេះ not open shop ឃើញទេនេះហេចាំប៉ុណ្្នឹងមកអញ្ចឹងដល់ពេលដែលវាលក់គឺវាអត់ចាំបាច់បើកសອບទេជមើចេញជមើទៅពេលចេញ item មើលសិនអឺស៊ីអានេះស៊ីលឿនលឿនទេទុកចោលហើយយើងដាក់ arrow គួយលក់ item មួយតម្លៃបែបហ្នឹងអីចឹងទៅឃើញទេ ចឹងវាស៊ីទៅយើងស៊ីហើយយើងយក goal ទិញមកនេះមកដើម្បីកុំឲ្យវា full goal ដោយសារយើងស៊ី hero ល្បាក់តូចចឹងណាបងប្អូនហ្នឹងហើយចាំមើលវិចាញ់សិនវាអត់បើកសពទិញទៀតទេវាអត់បើកសពលក់ item ទេហើយ item ណាយើងកំណត់ឲ្យវាលក់វាលក់ទាំងហ្មងនេះខ្លះណាគឺគាត់ស៊ីតែ point អាពួកអស់នេះនឹងលក់40បាតឲ្យឃើញមិញហ្នឹងហើយអញ្ចឹងអ្នកខ្លះណាក៏កំណត់យកតែ point អញ្ចឹងពួក item ទាំងអស់ហ្នឹងគឺគាត់លក់ចោលទាំងអស់គាត់ជិលទុកហ្នឹងអញ្ចឹងអ្នកខ្លះក៏ទុកតែ M stone ហ្នឹង Amstone ជាមួយពណ៌នេះជាមួយនឹងដពណ៌ Limbo នេះក៏ຕົកក៏ដាក់លក់ចោលដែរចុះយើងចង់កណាត់វាលក់ចោលអូខេនេះទាញពណ៌នឹងចេញមកទៀតមកនេះយើងអាប់ដេតវាមកវាមកទៀតហើយឃើញទេអញ្ចឹងណាចង់លក់ចោលលក់ទៅហ្នឹងហើយហើយអានេះវាងាយស្រួលស៊ីជាងដោយសារ server វាអត់ទាញតម្លាក់អ្នកនរនេះវាអត់ទាញតម្លាក់ទេអញ្ចឹងយើងដាក់ចោលវាស៊ីអូតូទៅយើងទៅវាពេញ goal ក៏វាមិនជាបញ្ហាដែរគ្រាន់តែវាលុបផ្ទាំងនៅមួយវាស៊ីទៀតដែរណាគ្រាន់តែយើងសាងអង្គុយមើលវាតិចទៅកុំឲ្យវា disconnect វាអីចឹងទៅបើ disconnect វាខាតគោលយើងអញ្ចឹងណាអូខេអញ្ចឹងចំពោះវីដេអូមានប៉ុណ្្នឹងអ្នកទាំងអស់គ្នាអញ្ចឹងបើអ្នកទាំងអស់គ្នាមានចម្ងល់ទាក់ទងទៅនឹងរបៀបនៃការស៊ីដល់ប្រើកម្មវិធី TV Auto អីអ្នកទាំងអស់គ្នាអាចធ្វើការឆាតមកសួរខ្ញុំបានណាអឺវាល្អត្រង់ថាអត់ទាញ server យើងហ្នឹងហើយយើងអាចលក់ item បានដូចគ្នាមានលក្ខណៈងាយស្រួលផាកផែហ្នឹង Sinoto ដែរតែណា Sinoto ពេលបច្ចុប្បន្ននេះពេលដែលយើងស៊ីវាគឺ server ទីរៀងខ្លាំងហ្នឹងដល់ពេលអានេះ server វារៀង aim ជាង Sinoto ហ្នឹងហើយស៊ីស្រួលស្រួលជាង ហើយរបៀបនៃការដូរ point linear sub auto ហ្នឹងគឺខ្ញុំមានផុសពីវីដេអូមុនអញ្ចឹងវីដេអូនេះយើងស៊ីប្រអប់ហ្នឹងហើយហើយចំពោះអ្នកទាំងអស់នេះចង់ទិញប្រអប់នេះអាចឆាតមករោពីខ្ញុំបានណាហ្នឹងហើយអូខេអញ្ចឹងចំពោះវីដេអូមានប៉ុណ្ណឹងអញ្ចឹងមានចម្ងល់ហើយអាចឆាតមកសួរខ្ញុំបានអូខេអរគុណបាយបាយ